លមុនប្រាប់បងឯងអត់អស់ពីរបៀបប្រើអញ្ចឹងខ្ញុំប្រាប់បងឯងម្ដងទៀតពីរបៀបប្រើម្ដងទៀតបែងចុច AC 3ដងអឺបើបងឯងចង់ដឹងថាកុំព្យូទ័រហ្នឹងកុំព្យូទ័រដែលជាប់ password ហ្នឹងដែលយើងដោះអត់ចេញហ្នឹងមាន user ប្រមាណហើយ user ណាដែលបងឯងចង់ដូរ password ឬក៏លុប password អញ្ចឹងបងឯងចុច net user space user enter វាមកពេលនោះម៉ែនឹងឃើញ list user ដែលមាននៅក្នុង computer ហ្នឹងមានមាន user ទាំងអស់4 user van administrator user ghost user test នេះមើលនេះហើយនេះ test និង van អញ្ចឹងយើងឃើញ user ទាំងអស់ហ្នឹងហើយអញ្ចឹងគាត់យើងវាយ nit space user ឧបមាថា van បើយើងអត់ដាក់បើយើងអត់ចង់លុប password យើងបាច់ធ្វើអីទេ net user target username មកបាន enter អាហ្នឹងពេលនោះវានឹងលុប password បើយើងចង់ដូរ password ក៏យើងដាក់លេខអីក៏បានស្រាប់យើងចង់ដាក់ password អីក៏បានអីបើមិនចង់ដាក់ password ដែលមាន space បងឯងត្រូវចុចពីនេះឧទាហរណ៍ថា c dog c ចេះនេះ នឹងចុចចុច2ហ្នឹងมันបានដាក់ space កើតធ្វើឲ្យអត់ចុច2ទេវានឹងកាំងអញ្ចឹងមកត្រូវចុច2មកហើយមួយទៀតឧទាហរណ៍តាមឯងអត់ចង់នេះអត់ចង់អត់ចង់ប្រើ ហើយ user ហ្នឹងបាទខ្ញុំបង្កើត user ផ្ទាល់ខ្លួនហើយបើឯងចង់បាយបង្កើតផ្ទាល់ខ្លួនហ្នឹងវាអត់ឲ្យយើងចូលជា admin ទេវាជា user ធម្មតាអញ្ចឹងវាមានសិទ្ធិក្នុងការបដូរ system ឬក៏បើកឯកសារមួយចំនួនត្រូវការទា password ពី admin អញ្ចឹងបាយចង់បង្កើត user ឲ្យឲ្យខ្លាយវាឲ្យវាខ្លាយជា admin បាយត្រូវ net user ហើយឈ្មោះដែលចង់បង្កើតមកថាមួយអូអូហើយ add មក net user ឈ្មោះដែលចង់បង្កើតថ្មី ជា admin ទើបអាចធ្វើបានចឹង set hc net user 1 add ចឹងយើងចូលទៅមើលកន្លែង user នេះមកថ្មីហ្នឹងចឹងវា user ជា user ធម្មតានេះ standard user នេះជា admin admin អញ្ចឹងយើងចង់វាខ្លះជា admin ដូច user ដទៃទៀតយើងត្រូវបើថា net user អឺ net net net អ្នកលូខលក្រុមអ្នកលូខលក្រុម and administrator ហើយឈ្មោះដែលយើងចង់ add ជា admin ពីនោះ user user ដែលយើងបង្កើតថ្មីហ្នឹងដែលមានឈ្មោះថា one ហ្នឹងវាខ្លាចជា admin ហើយ នេះមិញវាជា standard user នៅខាងជា administrator អញ្ចឹងវាមានសិទ្ធិជា admin ធំបំផុតអឺមិន admin ធំបំផុតនៅសល់ admin មួយទៀតដែលធំជាងគេអញ្ចឹងពេលនេះក្នុងការ add user កើតថ្មីឲ្យវាខ្លាចជា admin មានប៉ុណ្ណឹង